នេះបានខ្សែអានេះមួយយ៉ាងទៀតបាទខ្សែភ្ជាប់អគុយបាទភ្ជាប់អគុយយើងខ្សែអគុយអានេះអាហ្នឹងខ្ញុំធ្វើខ្លួនឯងដែរទេអាហ្នឹងណាខ្ញុំក៏បានសាកមកប្រហែលជា1ម៉ោងជាងហើយដែរបាទអានេះចូលខ្សែនេះចូលតែអគុយវាចូលអគុយវាបញ្ចូលអគុយបានបាន1.3.4អំពែរ ញ៉ាំបងហើយដបងដបងវល់វាអត់ដល់10វល់វា5ទេបាទ9ជាងទេឥឡូវវាឡើងមក10វា5បាទវា5អានេះអាស៊ីទ័រខ្ញុំបានបញ្ចូលជាមួយជាមួយប្រដាប់សាអាគុយនេះបាទ ហើយក៏ទៅចាប់អគុយវិញហើយចាំមើលចាំមើលខ្ញុំសាកអានេះអានេះអានេះខាងចូលតែអគុយណាបាទអានេះខ្ញុំចាប់ខ្ញុំចាប់អូម៉ែតហ្នឹងគឺខាងចូលតែអគុយបងប្អូនចូលតែអគុយណាខាងភ្លើងចូលទៅរកអគុយហើយខ្ញុំសាកភ្លើងអគុយចេញវិញវាចេញប្រមាណហ្នឹងបងប្អូន វាចេញ00.7ចេញវាគុយវិញហើយអញ្ចឹងមានន័យថាយើងចំណាញ់ចំណាញ់ហើយហើយចាំមើលចូលតែគុយណាចូលតែគុយអានេះលើនៅ00ណា01.3.4បាទមានន័យថាចំណេញតែអានេះយើងអត់ទាន់បានទៅសាកសាកដោតអីបន្ថែមឲ្យវាលោតបន្ថែមណា ហ្នឹងហើយអត់ទាន់ឲ្យវាលោតឡើងបន្ថែមទៀតបើថាយើងដោតចង្ហាដោតអីទៅវាលោតធ្លាក់ប៉ុណ្ណាប៉ុន្តែយើងបើថាឲ្យវាដើរខ្លួនឯងអញ្ចឹងវាដើរបានបងប្អូននេះបាទអានេះអំពែរាំងតិចតិចខ្ញុំធ្វើបានតែ16អំពែឥឡូវខ្ញុំបញ្ចូលខ្ញុំបញ្ចូលទៅអត់ដល់16ទេនិយាយនិយាយចំទៅតែ វាវាវាសាអគុយហាងយឺតបន្តិចវាអត់តន់អត់តន់ស៊ីបើថាវាធ្វើការតែខ្លួនឯងអញ្ចឹងចំណេញបើមិនធ្វើការខ្លួនឯងទេមិនចំណេញណាហ្នឹងហើយហើយបើយើងទៅយកភ្លើងពីពីអង្គស៊ីវតើនេះចេញទៅប្រើគឺវាខាតហើយតែពេលឥឡូវហ្នឹងឲ្យវាវិលខ្លួនឯងអញ្ចឹងគឺវាចំណេញបាទវាចំណេញ ឲ្យវាអស់ខ្លួនឯងវាអញ្ចឹងវាវិលវាវិលអញ្ចឹងវាចំណេញហើយហើយបើថាយើងទាញភ្លើងពីអង្គស៊ីទ័រទៅប្រើដឹងខាតហើយអត់ទាន់គ្រប់គ្រាន់ទេអានេះខ្ញុំត្រូវធ្វើសារថ្មីទៀតធ្វើមួយទៀតអានេះអាហ្នឹងអាហ្នឹងគឺຕົកអញ្ចឹងតែខ្ញុំធ្វើមួយទៀតដើម្បីមកវិលជុំដោយផ្ទាល់ដោយត្រង់ឯនេះគាត់ថាសាកមើលសិនគាត់សាកមើលវាសិនបាទ លុះហោមលុះអីត្រៀមរុំបាទត្រៀមរុំរុំជួថ្មីក៏បានដែរអានេះយើងអាហ្នឹងយើងទុកសាកអគុយម៉ូតូសាកអគុយស្អីអញ្ចឹងទៅបាទអាហ្នឹងទុកទុកប្រើទៅអាហ្នឹងណាទុកប្រើខាងក្រៅកម្រងការខ្ញុំដូចខ្ញុំប្រាប់ថ្ងៃមុនហ្នឹងគឺឥឡូវខ្ញុំទុកបានថ្មគេហៅថ្មលិធៀមណា ion ion lithium ណាទំបានមក30 40គ្រាប់ដែរបាទ40គ្រាប់ដែរកម្លាំងការខ្ញុំចង់បាន100គ្រាប់ដើម្បីខ្ញុំរៀប ធ្វើជាភ្លើងវិលជុំភ្លើងវិលជុំគឺមានន័យថាมันបាច់ប្រើរបស់វិលណាมันបាច់ប្រើរបស់ដែលថាត្រូវវិលទេបងប្អូនយើង ធ្វើក្បួនហ្នឹងក្បួនហ្នឹងបាទធ្វើក្បួនហ្នឹងមកគឺឲ្យចូលទៅអាគុយចេញពីអាគុយ ចូលមកវាគឺវាវល់គេហៅវល់ចំណាបាទវល់ចំហ្នឹងហើយរួចភ្លើងដែលថាវាសល់ច្រើនយើងយកភ្លើងពី ancestor នេះចេញមកប្រើការហើយខ្ញុំវាយខ្ញុំវាយជាចតូចតូកញ្ចក់ថ្លាថ្លាហើយរៀបរបស់របរចូលទៅហើយយើងអាចនឹងមើលឃើញពីខាងក្រៅវាអត់ងឹតណាកញ្ចក់ពួកអាកញ្ចក់ផ្លាស្ទិកថ្លាថ្លាណាបាទនៅឯកម្ដងការខ្ញុំចឹងតែខ្ញុំត្រូវរកថ្មលិធៀមនេះសិន តែអានេះมันបញ្ហាទេអាហ្នឹងទុកប្រើវាទៅចាំខ្ញុំរៀបសារថ្មីបងអូនចាំរៀបសារថ្មីចាំរៀបសារថ្មីអានេះទុកប្រើតែបើថាឲ្យវាដល់ខ្លួនឯងចេះវាចំណេញហើយវាមានចំណេញឲ្យច្រើនវាចំណេញតិចតួចមកទប់ខ្លួនឯងរស់ទប់ខ្លួនឯងរស់អញ្ចឹងណាអត់អត់ងាប់អញ្ចឹងគឺមកមករស់ខ្លួនឯងអញ្ចឹងបើថាយើងទៅទាញភ្លើងចេញមកប្រើគឺដឹងងាប់ហើយ ហើយអញ្ចឹងធ្វើធ្វើសារថ្មីធ្វើអានេះអានេះធ្វើសារថ្មីហើយលួសក្រហមអីបាទត្រៀមអស់ហើយមានលេខ21អានេះលេខម៉ាបាទអានេះលេខ21បាទអានេះលេខ17ហើយ17 7វាធំជាង21ពួកលួសហ្នឹងគេនិយាយពីធំមកមកតូចវិញបើលេខច្រើនគឺលួសសរសៃតូចបើលេខតិចលួសហ្នឹងគឺសរសៃធំបាទនេះលេខ17 18អត់បានអីអត់មានអីវាស់ណាតែនេះលេខ21គេសេមកបាទសត្វតាអំអំបងបងជាជាងបាទជាងរុំឌីលម៉ូឲ្យទៅយើងទៅសួរគេទៅគេ ឲ្យមកគេសួរឲ្យខ្ញុំមានតែប្រើយកទៅបាទវាហាងស្រួលដែរយើងធ្វើអីមានថាមានអ្នកគេជឿឧបត្ថម្ភអញ្ចឹងទៅរៀងធូរស្បើយលុយកាក់បន្តិចទៅណាហ្នឹងហើយទៅទិញគេទាំងអស់ហ្មងខាប់តែហ្មងលុយរលុយណាធ្វើជាងម៉ូតូបាច់កប៉ុកមួយថ្ងៃចង់ខ្លួនញ៉ាំផងណាហើយទៅទិញរបស់នឹងសាកអីខ្ញុំទិញរបស់របស់មកសាកច្រើនដែរដូចថ្មនេះអីថ្មនេះគឺសិតតែ បងបងជាងហ្នឹងគេគេឲ្យមកដែរបើហើយយើងយកមករេះមើលទៅអាណាល្អយើងក៏ຕົកអាណាមិនល្អអញ្ចឹងអាណាខូចអញ្ចឹងយើងចោលទៅតែបើដល់យើងទិញថ្មព្រោះនេះបើថាយើងទិញមកកូនវាមកក្របមកក្របវាថ្លៃដែរតាអានេះម៉ាក Samsung មកឃើញណា ពេលទៀតមកពេលបងសាំសុងអានេះថ្លៃមកក្របចូលចូលជិត10000 10000រៀលខ្មែរយើងណាបាទថ្លៃព្រោះរៀងល្អដែរហើយហើយព្រោះអានេះវាមិនសូវប៉ុន្មានទេអានេះមិនសូវប៉ុន្មានទេមកក្រប6 7000ប្រហែលជា6 7000រៀលយើងបាទ វាវ៉ានេះរបស់ចិនហើយអានេះមកនេះចេះអានេះអានេះល្អល្អបងប្អូនអានេះមកក្របហ្នឹងពីអំពីមកកូនហ្នឹងបាទល្អល្អដែររមកពីគេមកនៅថាគេមានគេអីគេប្រើអញ្ចឹងយើងទៅសួរគេទៅគេឲ្យមក មកគេຕົកគេຕົកចោលដែលគេប្រាប់គេថាគេអត់មិនដឹងធ្វើអីយើងអ្នកធ្វើអញ្ចឹងគេឲ្យមកតែយើងវាមកឆ្នៃប្រដិតគេថាវាមិនខូចរបស់ចោលរបស់ឲ្យទេទេអញ្ចឹងណាយើងយកមកប្រើការបាទឥឡូវអូខេបងប្អូនខ្ញុំទុកវាឥឡូវខ្ញុំនឹងទុកវាមកចុង1ម៉ោងជាងជិត2ម៉ោងហើយណាតែឥឡូវខ្ញុំទុកចោលទៀតបាទតើវាបាន ប្រហែលម៉ោងទៅមុខទៀតតែហាងមានក្លិនបន្តិចមានក្លិនបាទមានក្លិនមានក្លិនអានេះអូហាងក្តៅបាទក្តៅវាត្រូវធ្វើការធ្ងន់ជាងយើងសាកអាគុយប្រទេសទេណាវាធ្វើការធ្ងន់ជាងពុះវាខំប្រឹងរុញរុញទៅហើយហើយចេញមកចេញមកចូលវាក៏រុញទៅទៀតអញ្ចឹងបងបាទវានៅស៊ីវានៅបញ្ចូលហ្នឹង 1ជាវា3 1វា2យ៉ាងធ្លាក់បន្តិចបានហ្នឹងអូអត់ធ្លាក់ទេមានន័យថាអគុយវាឡើងហើយអគុយភ្លើងវាកាន់តែឡើងអំពែហ្នឹងវាចោះបាទអំពែពេលយើងសាកសាកភ្លើងហ្នឹងវាចោះត្រូវហើយមានន័យថាយើងចំណេញហើយដំបូង1គឺ3វា4តែឥឡូវយើងចំណេញមកតិចតិចវិញហើយហើយប្រឡែងវាប្រហែលជាបើប្រឡែងអស់ចិត្តមកចាំមក ឆែកមកតែអានេះក្តៅបន្តិចមិនធ្វើសាថ្មី